ហើយនៅខ្មៅអើយខ្មៅក្រំដើរដូចហើយយ៉ាប្រញាប់ទៅណាជុំសិននាងជុំសិននាងយ៉ាមើលរៀបដូចទេវតាជុំសិនជុំសិនជុំសិនអំទាន់ទៅណាអំទាន់ទៅណាសូមមេត្តាចូលមកលេងរួមវងសិន យ៉ាអូនដើរបងបោយអួយមើលពីក្រោយអីណែគួរឲ្យកងចៃដើរក្រមុំឬមេម៉ាយទៅនឹងលែងដីម៉ៅក្រងម៉ៅក្រងណាស់ក្រី ប្រលឹងងូងអីប្រលឹងងូងអីតោងពីស្អីស្រីប្រណៃប្រាប់បងមក សេណាច់ម៉ៅអើយខ្មៅប្រងដើរដូចហើយយ៉ាប្រញាំទៅណាជុំសិននាងជុំសិននាងយ៉ាមើលរៀងទេវតាជុំសិនជុំសិនជុំសិនកុំទាន់ទៅណាកុំទាន់ទៅ យ៉ាអូនដើរបងបោយអ៊ុយមើលពីក្រោយអីណែគូឲ្យកងកៃតើក្រមំឬមេម៉ាយទៅនឹងលែងដីម៉ៅត្រង់ម៉ៅត្រង់ណាស់ក្រៃប្រលឹងងូអីប្រលឹងងូអីសូមពីស្អីស្រីប្រណីថាបងផង